លោកអ្នកនាងជាទីមេត្រីតឹងសរសៃក៏ដាក់គ្នារវាងយមតាស្រងនិងអតីតភរិយាក៏ព្រោះតែចាព្រោះតែអ្វីឥឡូវយើងតាមដានព័ត៌មានលំអិតទាំងអស់គ្នាផ្ទុះក៏ក្រើកពេញបណ្ដាញសង្គមរវាងអ្នកនិពន្ធល្បីឈ្មោះងាជាអង្គញាយមតាស្រង និងអតីតភរិយាអ្នកនាងអូនសុគន្ធបានចាប់ផ្ដើមលេចឡើងលេចឡើង ក្រោយពីមុននេះលោកយមតាស្រង បានទម្លាយរឿងរ៉ាវស្នេហាជាមួយនឹងអ្នកមេម៉ាយសាច់សខ្ចីនិងជាអ្នកលូអនឡាញដ៏ល្បីឈ្មោះម៉ាក់អ៊ីអ៊ី ន្លងទៅទស្សនិកជនធ្លាប់បានលើកសរសើរអំពីរឿងរ៉ាវក្នុងគ្រួសាររបស់អ្នកនិពន្ធយមតាស្រង់ជាមួយនឹងអតីតភរិយាដែលមានរហស្សនាមមេម៉ាយកូនបួនថាបានចែកផ្លូវគ្នាដោយយ៉ាងស្ងប់ស្ងាត់ដោយមិនបានព្យាយាមហែកទម្លាយរឿងរ៉ាវផ្ទៃក្នុងគ្រួសារជាសាធារណៈឡើយហើយពួកគេបានបំពេញតួនាទីដោយអតីតភរិយាបានប្រឹងប្រែងក្នុងការងើបឈរជាជំហរគ្រួសារលែងពឹងពាក់លើការផ្គត់ផ្គង់ពីអតីតស្វាមី។ ខណៈដែលលោកយឹមតាស្រងក៏បានជួយកូនកូនឲ្យបានរៀនសូត្រក្នុងសាលាល្អផងដែរបែកគ្នាជាច្រើនឆ្នាំប៉ុន្តែអ្នកទាំងពីរព្យាយាមរក្សាភាពស្ងប់ស្ងាត់ស្រាប់តែមុននេះរឿងរ៉ាវឆ្លើយឆ្លងពាក្យសម្ដីហាក់ឡើងកម្ដៅក្រោយពីចាប់ផ្ដើមមានការជូជីកសួរពីអ្នកលេងបណ្ដាញសង្គមមួយចំនួនរហូតអតីតភរិយាបានលើកឡើងពីអារម្មណ៍មិនខ្វល់និងដំណឹងមានស្នេហាថ្មីរបស់អតីតស្វាមីឡើយ។ ស្របពេលដែលអ្នកនាងអូនសគុណបានទម្លាយអំពីការប្រឹងប្រែងតស៊ូរបស់នាងក្នុងការងើបឈរប្រឹងប្រែងដើម្បីកូនកូនផងដែរក្នុងនោះក៏មានរូបថតនាងនិងអតីតស្វាមីនិងកូនកូនកាលពីប៉ុន្មានឆ្នាំមុនស្រាប់តែមុននេះអតីតស្វាមីរបស់នាងបានចេញមុខបញ្ជាក់នៅសារមួយចំនួនដែលមិនពេញចិត្តទៅនឹងអតីតភរិយាទៅវិញដោយលោកបានលើកឡើងអំពីកាតព្វកិច្ចជួយទំនុកបំរុងកូនកូននិងមិនសប្បាយចិត្តនឹងការបកស្រាយរបស់អតីតភរិយា។ លោកបានលើកឡើងថាទឹកភ្នែកមនុស្សស្រីអាចបំភ្លៃមនុស្សពេញមួយនគរឲ្យជឿដោយលោកបានទាំងលើកឡើងថាតួអត់ផ្ទះស្នាក់នៅក៏លោកប្រឹងរកលុយបង់ថ្លៃសាលាសម្រាប់កូនរៀនដែរហើយពេលនេះកូន3នាក់រស់នៅជាមួយលោកខណៈដែលកូនម្នាក់ទៀតក៏ទទួលបានការសិក្សាល្អលោក បានថ្លែងការសុំទោសកូនកូនដែល បានយករឿងរ៉ាវនេះ មកលាតត្រដាងលើបណ្ដាញសង្គមលោកក៏បានផ្ដាំអ្នកខមមិន ពាក្យដែល អសិលធម៌មួយចំនួន មកលើលោកថាបើមិនដឹងការពិតឬឮតែម្ខាងកំតាន់វិនិច្ឆ័យសូមប្រើចំណេះដឹងនិងប្រុងប្រយ័ត្នលើពាក្យមិនល្អរបស់ខ្លួនអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍មុននេះអ្នកនាងអូនសគុណជាអតីតភរិយាក៏បានចេញ ទាំងវីដេអូតបត្រឡប់ទៅកាន់អតីតស្វាមីនិង អ្នកដែលព្យាយាមចាក់ឲ្យនាងនិងអតីតស្វាមីលេចចេញនៅការខ្វែងគំនិតនឹងគ្នានៅពេលនេះ។ អ្នកនាងថាអ្នកនាងមិនដែលបានចោទអតីតស្វាមីថាមិនដែលចិញ្ចឹមកូនទេ ហើយក៏មិនដែលនិយាយអាក្រក់ពីអតីតស្វាមីទេនាងថាទោះបីជាមានការជជែកសួររឿងលែងលះគ្នាអ្នកនាងថារស់នៅរៀងខ្លួនមិននិយាយអាក្រក់ពីគ្នានិងតែងប្រាប់គេថាត្រឹមរស់នៅមិនចុះសម្រុងនឹងគ្នា។ អ្នកនាងថានាងចង់ឲ្យកូនមានអនាគតទៅត្រូវទ្រាំនិងពឹងលើអតីតស្វាមីដែលជាអ្នកចេះដឹង ហើយការបញ្ចេញវីដេអូនោះគឺអ្នកនាងបញ្ចេញតបទៅអ្នកប្រមាថតេះដៀលនាងមិនបានថាឲ្យអតីតស្វាមីឡើយហើយនាងស្នើឲ្យអតីតស្វាមីបង្ហាញភ័ស្តុតាងដែលថានាងលើកមុខនិយាយមិនល្អទៅកាន់អតីតស្វាមីទោះជាយ៉ាងណាអ្នកនាងមិនបានបញ្ជាក់ឲ្យច្បាស់ទេថាតើអ្នកណាគឺជាអ្នកនៅពីក្រោយចាក់ឲ្យអ្នកនាងនិងអតីតស្វាមីមានបញ្ហាទាស់ពាក្យសម្ដីនឹងគ្នាពេលនេះ។ ចាអរគុណច្រើនប្រិមត្តទាំងអស់គ្នាតេតងនឹងអត្តបទនេះដែរក៏សូមបញ្ចប់តែត្រឹមនេះសូមចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀតសូមអរគុណសូមគោរពលា